បាទអញ្ចឹងអឺតកតងទៅនឹងរឿងមែនយូបាទបងប្អូនជាច្រើនចង់ដឹងចង់លឺក៏ក៏ដូចជាចង់តាមដានព័ត៌មានកីឡាបាទសួស្ដីអារ៉ូម៉ាបាទតកតងទៅនឹងតើក្រោយពីលោកអូលេហ្គាណេសូខៀត្រូវបានក្រុមប្រឹក្សាភិបាលបិសាចក្រហមដែលប្រសងដែរ Board of Manchester ហ្នឹង បានដកគាត់ចេញពីអ្នកចាត់ការទូទៅតើនឹងមានរឿងអ្វីកាត់ឡើងជាបន្តទៀតអញ្ចឹងរឿងដែលកាត់ឡើងជាបន្តគឺលោក Michael Carrick ដែលជាជំនួយការរកលោកអូឡេហ្នឹងក៏ព្យាយាមធ្វើជាគ្រូបង្វឹកបដាអសន្នដោយដឹកនាំក្រុមមែនយូទៅកាន់ទឹកដីអេស្ប៉ាញលេងយប់នេះបានវេលាម៉ោង12កន្លះជាមួយនឹងក្រុមនាវាមួយទឹក Villarreal ដែលដឹកនាំដោយលោក Unai Emery ហើយ ជាក់ស្ដែងបាទអឺព័ត៌មានដែលលេចឮថាលោកប៉ូជីនទីណូមកដឹកនាំមែនយូហ្នឹងមុនដំបូងឡើយខ្ញុំអត់ទាន់ជឿទេខ្ញុំអត់ទាន់ជឿ100%ទេឥឡូវនេះខ្ញុំមើលទៅលើ website ផ្សេងផ្សេងក៏ដូចជា page ផ្សេងផ្សេងបានចុះផ្សាយអឺពីលោកប៉ូជីនទីណូច្រើនមែនតើតែអ្វីដែលយើងចាប់អារម្មណ៍គឺ កម្ពុជាអ្នករាយការណ៍ដែលច្បាស់ Here we go គឺលោក Fabrizio Romano នោះគាត់នឹងបរិយាយនឹងប្រាប់នឹងបញ្ជាក់ថាតើគ្រូណានឹងមកដឹកនាំមែនជាផ្លូវការគណៈពេលដែលលោក Romano Fabrizio នឹងក៏គាត់បានចុះផ្សាយត្រួសត្រមួយចំនួនតាក់ទងទៅនឹងដំណើររបស់លោកប៉ូជីនទីណូមកត្រៀមមកដឹកនាំមែនយូគណៈពេលដែលលោកក៏បានចុះផ្សាយថាស៊ីដាន់បានបដិសេធបាទ reject ម្ដងហើយម្ដងទៀតថា លោកមិនមកដឹកនាំមែនយូទេអញ្ចឹងការដែលស៊ីដាន់មិនមកដឹកនាំមែនយូអត់អីចម្លែកទេបងប្អូនខ្ញុំថាអត់ចម្លែកអត់ចម្លែកព្រោះថាស៊ីដាន់មកធ្វើអីមកដឹកនាំរបៀបម៉េចទី1គាត់អត់ទាន់សិក្សាច្បាស់អំពីលីកនៅអង់គ្លេសទេគាត់ធ្លាប់តែដឹកដឹកនាំក៏ដូចជាបរិយាកាសលីកនៅអេស្ប៉ាញទី2ខ្ញុំជឿថាស៊ីដាន់មិនទាន់ស្គាល់កីឡាករមែនយូទេ គាត់ស្គាល់ដែរស្គាល់អតីតកូនសិស្សគាត់ដូចជារ៉ូណាដូអឺវ៉ារ៉ាន់អឺអឺមើលរ៉ូណាដូវ៉ារ៉ាន់ដែលជាអតីតកូនសិស្សរបស់លោកមានម៉ាសាល់មានផុកបាដែលជាមិត្តរួមជាតិរបស់លោកហ្នឹងខ្ញុំជឿថាគាត់អាចដឹងប្រមាណអ្នកហ្នឹងតែផ្សេងផ្សេងទៀតក៏ដូចជាបរិយាកាសក្រុមផ្សេងផ្សេងទៀតគាត់ពិបាកក្នុងការប្រជែងជាមួយនឹងលោកប៉េបហ្គាឌីយូឡា ប្របាក់ប្រជែងជាមួយនឹងលោក Jurgen Klopp ពិសេសគឺលោក Thomas Tuchel របស់ Chelsea ឥឡូវបងប្អូនឃើញហើយ Chelsea បច្ចុប្បន្នវិបត្តិខ្សែប្រយុទ្ធ Lukaku Werner សុទ្ធតែមានបញ្ហារបួសគណៈពេលដែល Pulisic ទៅតែជាហើយ Mason Mount ដូចជាទៅតែមិនទាន់ជាធូរស្រាលតែអាចលេងបាន Kovacic ក៏របួសអញ្ចឹងបើក្លឹបផ្សេងផ្សេងបាទដូច Chelsea របួសដល់ថ្នាក់នេះសិតតែកំពូលខ្សែប្រយុទ្ធខ្សែបំរើប្រយុទ្ធ លេះឡាបាត់ហើយអត់មានអ្នកសុទ្ធទេ តែលោក Thomas Tuchel អាចបញ្ជាខ្សែការពាររបស់លោកទាំងសងខាង មាន Dan Chilwell មាន James មានខ្សែបម្រើការពារកណ្ដាល Rodiger អាចឡើងទៅ ប្រយុទ្ធជំនួសខ្សែប្រយុទ្ធបាននេះគឺជារឿងមួយដ៏អស្ចារ្យមែនទែនសំបីតែលោករយគីនដែលជាអតីតប្រធានក្រុម Man U ដែលបច្ចុប្បន្នគឺជាអ្នកវិភាគកីឡាមួយនៅ Sky Sport ក៏លោកបានលន់មាត់សរសើរចំពោះការដឹកនាំរបស់ Chelsea នៅពេលដែលលេងជាមួយ Leicester គាត់បាននិយាយថាអស់ទាស់ Chelsea កីឡាករមានឱកាសសុទ្ធគ្រប់ច្រកបាទអញ្ចឹងយើងចេះស្ដែងថាយុទ្ធសាស្ត្រលោកធូខខ្លាំងឥឡូវយើងទៅមើលលោកប៉ែតលោកប៉ែតបច្ចុប្បន្នមិនទាន់រកខ្សែប្រយុទ្ធគោលណាមួយឲ្យបាននៅឡើយទេគណៈពេលដែលអឺជេស៊ូសហ្គាប្រៀលមិនមែនជាខ្សែប្រយុទ្ធមួយដែលចាត់ទុកថាអាចនឹងជាខ្សែប្រយុទ្ធដ៏មុតស្រួចដោយអាខ្វេរ៉ូទេ អញ្ចឹងបច្ចុប្បន្ននៅតែ Raheem Sterling ហើយ Raheem Sterling មានពាក្យចចាមរាមជាច្រើនបានចុះផ្សាយថាត្រៀមទៅ Arsenal ត្រៀមទៅ Barcelona លក្ខណៈខ្ចីជើង Arsenal ចង់ទិញបាទព្រោះថា Sterling មិនចង់ទៅ Barcelona តែជាក់ស្ដែងលោកប៉ែបក៏គាត់បានចេញសន្និសីទសារព័ត៌មានមួយគាត់បានឆ្លើយជាមួយនឹងសំណួរអ្នកកសែតគាត់ថាគាត់គុំនិយាយសួររឿង Sterling ទៅណាត្រឹមតែដឹងថាបច្ចុប្បន្ន Sterling កំពុងតែសบายចិត្តវឹកហាត់នៅជាមួយ Man Chester City អញ្ចឹងកុំសួរលោករឿង Sterling អសោះបាទអនាគតទៅជាយ៉ាងណាហ្នឹងទៅទៅតាមហ្នឹងទៅគាត់ថាចេញសិនសិក្សាព័ត៌មានហ្នឹងហើយនិយាយជាមួយនឹងអ្នកខ្សែរួចហើយគាត់ក៏ដាក់ Sterling ជាចំនួន11នាក់ហើយក៏រកបានមកក្របទៅបាទប្រកួតទី300ការបង្ហាញខ្លួនលើកទី300របស់ Sterling ថ្ងៃហ្នឹងគឺគេសម្ពោធបានមកគាត់បាទ 300ហ្នឹងមិន300នៅ Manchester City 300គ្រប់ការប្រកួតរបស់ Sterling បានក៏បានមកគ្របទៅអញ្ចឹងគាត់អត់មានប្រយោជន៍ទេ បច្ចុប្បន្នគាត់មានតែបំរើគាត់មានតែការពារតែគាត់អាចយកកីឡាករ Rodri គាត់អាចយក Cancelo ធ្វើជាខ្សែយុទ្ធជំនួសគាត់បានណាបាទយុទ្ធសាស្ត្រល្អណាបាទឥឡូវយើងទៅមើល Liverpool Liverpool ទោះបីជា ម៉ាណេសាឡាធ្វើម្បានក៏មានអាណុលមានរ៉ូបឺតសិន មានហាដឺសិន មានហ្វាប៊ីញ៉ូគឺអាចជាខ្សែប្រយុទ្ធជំនួសសាឡាខ្សែប្រយុទ្ធជំនួសម៉ាណេបានណាបាទឥឡូវហ្វមីណូរបួសឱកាសរបស់បរោះកំណាញ់បាល់ឌីកូចូតាអញ្ចឹងយើងចាក់ស្ដែង គេសិតតែអាចមានយុទ្ធសាស្ត្រអញ្ចឹងសម្រាប់ចាក់ស្ដែងមែនយូអត់ទាន់មានកីឡាករណា ដែលមកទៅរបួសធ្ងន់ធ្ងរទេ តែមែនយូលេងមិនកើត ក្រុមលេងបែកតម្រង់ ខ្សែការពារលេងមិនស៊ីចង្វាក់បំរើលេងបញ្ជូនបាល់ឲ្យគេសុទ្ធគេហៅថាខូចបាល់ច្រើនខ្សែយុទ្ធសុទ្ធមិនច្បាស់គណៈពេលដែរជាច្រើនគេបន្ទោសចំពោះដំណើរម្ដងរបស់រ៉ូណាល់ដូថារ៉ូណាល់ដូមកទៅធ្វើឲ្យមែនយូធ្លាក់តម្រងច្រើនដល់ពេលគេស្ដែងទៅមិនមែនទេខ្ញុំគិតថានេះដោយសារតែអារម្មណ៍របស់ក្រុមទាំងមូលហើយក៏មានបងប្អូនមួយចំនួនក៏បានបញ្ជាក់ថាអឺក្រុមប្រឹក្សាភិបាលមែនយូ ពីច្រើនតែអនុម័តដោយខាងក្រុមគ្រួសារកាឡាហ្សឺហ្នឹងមានជូអេកាឡាហ្សឺអីមានជាដើមមានបងប្អូនក្បីអ្នកថាតកោកាឡាហ្សឺហ្នឹងដែលជាម្ចាស់ហ៊ុនធំមែនយូគាត់ថាមិនបានមិនដេញអតីតកូនសិស្សរបស់លោកអឺសិស្សលេខប្រសិនដូចជា Fletcher Carrick ជាមួយនឹងលោកមួយទៀត Poland ហ្នឹងបាទមិនបានដកចេញហើយដកចេញទៅណាដេញចេញទៅណាមានអ្នកណាគេដឹកនាំមែនយូមានអ្នកណាគេជួយធ្វើប្រវត្តិបដាសន្នអញ្ចឹងតាមែនយូចរចាជាមួយគ្រូណា ដូចជាលោកប៉ូលជីទីណូបានដូចជាលោកប៉ូលជីទីណូឥឡូវយើងចេះស្ដែងឧទាហរណ៍ដូចជាកង់ទេអញ្ចឹងទៅណាក៏ទៅមួយខ្សែគាត់អញ្ចឹងអ្នកផ្សេងផ្សេងអាហ្នឹងគេដកគេជូនដំណើរតាមហ្នឹងអញ្ចឹងបើដេញជំនួយការដេញក្លឹបជំនួយការអស់ទៅមានអ្នកណាធ្វើបណ្ដោះអាសន្នដូចមែនយូអឺយើងដឹងហើយមានណាជួយដឹកនាំទៀតអញ្ចឹងមានតែលេះឡាស់កាន់តែខ្លាំងហើយអញ្ចឹងទុកគាត់ពួកគាត់3នាក់ហ្នឹងហើយដែលជួយបណ្ដោះអាសន្នសិនបើលោកបើគាត់ ចរចាបានលោកពូទីណូអាហ្នឹងគាត់មកមកក្រុមគាត់អាហ្នឹងចាំអ្នកផ្សេងផ្សេងគេទៅតម្លាក់ទៅអុយដឹកនាំក្រុម Academy វិញណោះអាហ្នឹងគឺជារឿងដំណោះស្រាយមួយដែលបងប្អូនខ្ញុំឃើញខមមិនឆ្ងល់រឿងហ្នឹងអញ្ចឹងក៏ខ្ញុំបកស្រាយតាមហ្នឹងហើយជាក់ស្ដែងបាទអឺព័ត៌មានដែលរសើបជាងគេគឺមានតែលោកពូជីនទីណូទេដែលនឹងមានសក្តានុពលមកដឹកនាំបានព្រោះថាខ្ញុំបានមើលសារព័ត៌មានច្រើន មូលហេតុអីបានខ្ញុំថាលោកពោទីណូមានឱកាសច្រើនគឺទី1គាត់ស្គាល់បាល់នៅអង់គ្លេសទី2គាត់ធ្លាប់ដឹកនាំអង់គ្លេសទី3លោកពោជីជីណូគាត់មានក្បួនរបស់គាត់ដូចជាមួយនឹងលោកកងទេដែរក្បួន3 4 312ឬក៏យើងអានថាមួយបែបថា433បើយើងមើលចាក់ស្ដែងគឺ433តែពេលខ្លះក៏គាត់អាចសេរី432ដែរតែ វាស្តៀងតែគ្នាទេបាទគាត់តែ3តម្លាក់បំរើប្រយុទ្ធមួយមកកដាតែប៉ុណ្្នឹងអញ្ចឹងខ្ញុំគាត់ថាក្បួនរបស់លោកប៉ូជីទីណូក៏ជារឿងមួយមួយដ៏ល្អដែរគាត់ថាលោកប៉ូជីទីណូគាត់មិនដែលមានប្រវត្តិដឹកនាំក្រុមស្ពើឲ្យលើកពានទេធ្លាប់តែបានជើងឯរងបាទគាត់ស្ទើរបတ်ពិសោធន៍កន្លែងហ្នឹងតែបើនិយាយអំពីប្រៀបធៀបសមត្ថភាពជាមួយលោកអូឡេមិនលើគ្នាទេបាទមិនលើគ្នាទេគាត់ថាអឺអាចប្រອບបន្សងគ្នាបានតែ ខ្ញុំគិតថាក្បួនរបស់លោកប៉ូលជីនទីណូប្រហែលជាមិន boring អឺមិន boring ដូចអឺក្បួនលោកអូឡេទេដោយសារតែយ៉ាងណាយ៉ាងណីក៏យើងមិនយល់អំពីការដឹកនាំរបស់លោកអូឡេដែរគាត់ថាលោកអូឡេមុននឹងគាត់ចេញទៅគាត់បានធ្វើសន្និសិទកសែតគាត់បាននិយាយជាមួយអ្នកសារព័ត៌មានទាំងទឹកភ្នែកគាត់និយាយវែងតែ គេដកស្រង់តែសម្ដីខ្លីៗតាក់តងទៅនឹងរឿងដែលគាត់ចង់ជួយមែនយូឲ្យលើកពានរង្វាន់ ព្យាយាមដឹកនាំមែនយូអស់ពីលទ្ធភាពតែផ្ទុយមកវិញគាត់ធ្វើមិនបានល្អហើយមែនយូក៏បានបង់លុយឲ្យគាត់7លាន7ផោនដែរថ្លៃជំងឺចិត្តដល់លោកអូឡេដែលដែលត្រូវបានដកចេញត្រឹមសប្តាហ៍ទី12នេះបាទអញ្ចឹងចេះស្ដែងបងប្អូនតែតែតែសួរថាក្រៅពីលោកប៉ូជីតូណូមានអ្នកណាដែលអាចស័កសមបើនិយាយពីគ្រូអស័កខ្ញុំគិតថា អឺនៅនៅនៅលក្ខខណ្ឌទី2ទី3នោះនៅជំរឿទី2ទី3នោះយើងមិនអាចមើលដឹងថាតើចិត្តរបស់ខាង Glazer នឹងគាត់ទៅចរចាជាមួយនឹងគ្រូបង្វឹកណាទេគ្រាន់តែសារព័ត៌មានជាច្រើនបានបញ្ចេញថាលោកប៉ូជីនទីណូគឺមានសក្តានុពលអឺបន្ទាប់ពីលោកស៊ីដានព្រោះសារព័ត៌មាននៅពេលដែលអូឡេត្រូវបានបញ្ចុះភ្លាមសារព័ត៌មានជាច្រើនបានទៅតបាញ់លោកស៊ីដានថា មែនយូនឹងចរចាជាមួយនឹងស៊ីដានដូចដែលអាចធ្វើទៅបាន មានន័យថាប្រឹងប្រែងឲ្យអស់ពីលទ្ធភាពដើម្បីអឺយកស៊ីដានមកដឹកនាំមែនយូឥឡូវនេះស៊ីដានគាត់ជជែកគាត់ប្រកែកហើយអញ្ចឹង មានតែលោកប៉ូជីទីណូទេដែលជាជំរើសទី2បាទជំរើសទី2ដែលមានសក្តានុពលតាមពិតណាមានគ្រូម្នាក់អឺដោយតែខ្ញុំគាត់បាននិយាយអញ្ចឹងគឺលោកជូសេម៉ូញ៉ូបើបានគាត់មកដឹកនាំគឺល្អណា ក្នុងចំណោមគ្រូ3 4ដែល Man U ប្រឈប់មានតែលោកជូសេទេដែលគាត់មានលទ្ធភាពដែលគាត់មានសមត្ថភាពដឹកនាំបាទចំនួនលោកជូសេដឹកនាំកីឡាករលេះឡាស់ Man U ក៏ក្លាក់ខ្លះបាទតែគាត់អាចធ្វើបានល្អហ្នឹងលោកជូសេហើយបើលោកកុងតេខ្ញុំស្ដាយក្រោយបាត់ហើយបាទស្ដាយមែនតើដែល Man U តាក់ចិត្តគាត់បាន មានគ្រូមួយទៀតដែលខ្ញុំសម្លឹងឃើញដែរបាទគឺលោក Roberto Mancini ដែលបច្ចុប្បន្នគាត់ជាគ្រូបង្វឹកក្រុមជំនាញជាតិ Azzurri អ៊ីតាលីបាទតែជាក់ស្ដែងលោក Mancini គាត់បាននិយាយហើយគាត់នឹងជួយអ៊ីតាលីលេង World Cup មួយឆ្នាំទៀតសិនអញ្ចឹងបច្ចុប្បន្នអ៊ីតាលីលេងវគ្គ Playoff នេះគឺបានលេខលេខ2អញ្ចឹងត្រូវលេងវគ្គ Playoff នៅក្នុងចំណោមក្រុមលេខ2លេខ2ត្រូវ Playoff ជាមួយគ្នាដើម្បីយក3ក្រុមទៅបូកជាមួយនឹងអឺ ក្រុមបន្ថែមទៀតនៅក្នុងការប្រកួត World Cup ឆ្នាំ2022នៅឆ្នាំក្រោយនៅក្នុងប្រទេសកាតានេះអញ្ចឹងនៅអ៊ីតាលីនៅលេះឡាស់ជាមួយប៉ូទុយហ្គាល់ទេអញ្ចឹងរឿងឲ្យគាត់ចេញពីអ៊ីតាលីទាំងពាក់កណ្ដាលផ្លូវមកប្រហែលជារឿងមិនអាចទេបានមិនអាចទេព្រោះគាត់ឆ្លាញ់ជាតិគាត់ដែរនេះប្រសិនបើគាត់មិនជួយអ៊ីតាលីទេអឺកំពុងតែយុទ្ធយុទ្ធនាការ Champion ទេនឹងអាចនឹងលោក Roberto Mancini ជាជំរឿល្អព្រោះថាលោក Roberto Mancini ក៏មានប្រវត្តិល្អដែរ តែប្រសិនបើលោកកុងតេក៏ល្អជាងបាទគាត់ធ្លាប់ដឹកនាំស៊ូនទូលើកពាន3ដងគាត់ធ្លាប់លើកនាំ Chelsea លើកពានគាត់ធ្លាប់ជួយឲ្យ Inter លើកពានបាទដោយមានបទពិសោធន៍ល្អគាត់ថាគាត់អត់ទាន់មានប្រវត្តិជួយក្រុមផ្សេងៗលើក Champions League បាទតែលោកជូសេគាត់ល្អជាងអញ្ចឹងទីមកវិញគឺបច្ចុប្បន្នទាំងបងប្អូនដែលជាអ្នកគ្រប់គ្រង Man U ទាំងបងប្អូនមួយចំនួនដែលទន្ទឹងរង់ចាំការប្រកួត refresh page របស់លោក Fabrizio Romano គឺខ្ញុំជឿថាបងប្អូន refresh មើលច្រើនក្នុងមួយមួយពេលមួយពេលបាទព្រោះថាតើ official ខាងគ្រូណាដែលនឹងក្លាយជាអ្នកចាត់ការថ្មីរបស់ក្រុម Man U អញ្ចឹងសរុបមកអ្នកដែលមានសក្តានុពលគិតត្រឹមបច្ចុប្បន្ននេះគឺមានតែលោក Pochettino ទេ បាទហើយសារព័ត៌មានជាច្រើនក៏បានចុះផ្សាយដែរតកតងទៅនឹងលោក Pochettino អឺគាត់ថាមិនសប្បាយចិត្តចំពោះការដឹកនាំ PSG មូលហេតុអ្វីដែលគាត់ថាមិនសប្បាយចិត្តព្រោះគាត់ដឹកនាំអេមបាប៉េដឹកនាំមេស៊ីដឹកនាំអីហ្នឹងមិនក៏គាត់ថាមិនសប្បាយចិត្តសារព័ត៌មានខ្លះក៏គាត់បានចុះផ្សាយថាគឺ មានសម្ពាធខ្លាំងពេកបាទដឹកនាំកីឡាករខ្លាំងមានសម្ពាធខ្លាំងពេកអញ្ចឹងក៏ធ្វើឲ្យគាត់អាចនឹងដឹកនាំមែនយូវិញហើយបើតាមព័ត៌មានបន្ថែមលើនេះគឺមែនយូត្រៀមថវិកា10លានផោនដើម្បីបង់ឲ្យ PSG ក្នុងការយកលោកប៉ូជីទីណូមកដឹកនាំមែនយូ នេះសម្រាប់ព័ត៌មានផ្សេងផ្សេងដែលខ្ញុំបានមើលត្រួសត្រាសហើយប្រមូលផ្ដុំមកនិយាយប្រាប់បងប្អូនសម្រាប់ការប្រកួតសម្រាប់ live នៅពេលនេះឥឡូវនេះយើងឆ្លេះតែប៉ុណ្្នេះសិនខ្ញុំចង់មើល comment បងប្អូនបន្តិចបាទតើបងប្អូននិយាយរឿងអីខ្លះដែរដើម្បីឲ្យមាន